បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅលំហាត់មួយ នៅក្នុងមេរៀនរបស់យើង គឺ decision making បាទអញ្ចឹងនៅក្នុងមេរៀននេះក៏ដូចជាលំហាត់នេះខ្ញុំនឹងធ្វើការចែករំលែកនៅអឺ វិធីសាស្ត្រក៏ដូចជារបៀបនៅក្នុងការសរសេរអឺកម្មវិធីកណនីពន្ធវិវត្តសម្រាប់ឆ្នាំ2021អញ្ចឹងដើម្បីធ្វើការកណនីពន្ធវិវត្តនៅក្នុងឆ្នាំ2021កើតអឺលុត្រាតែយើងមាននៅតារាងបាទតារាងដែលខ្ញុំបានបង្ហាញហ្នឹងតារាងនិយាយអំពីចន្លោះបៀវត្តដែលត្រូវជាប់ពន្ធ បាទអញ្ចឹងយើងត្រូវដឹងថាតើវាវត្តរបស់យើងដែលមានចន្លោះពី0រហូតដល់1លាន30ហ្នឹងវាជាប់ប្រមាណភាគរយបាទអញ្ចឹងវាជាប់0%ភាគរយអឺ1លាន30មកៈរហូតទៅដល់2លានវាជាប់5%អឺ2លានមកៈរហូតដល់8លាន50ម៉ឺនវាជាប់10% 8លាន50ម៉ឺនមកៈរហូតទៅដល់12លាន 50ម៉ឺនវាជាប់15%អញ្ចឹងបើសិនជា លើសពីហ្នឹង គឺវាជាប់ចំនួន20%អញ្ចឹងយើងត្រូវមាននៅតម្លៃតួលេខប្រាក់ខែរបស់យើងដើម្បីបោះបញ្ចូលទៅក្នុងកម្មវិធីរបស់យើងឲ្យវាចាប់យកទៅតាម condition ដែលយើងបានកំណត់មួយទៀតអ្នកទាំងអស់គ្នាត្រូវចាំអំពីលំអៀង លើប្រាក់កាត់ពន្ធហ្នឹងបានន័យថាលំអៀងលើសប្រាក់អឺពន្ធតាមឋានៈរបស់វាអញ្ចឹងអឺនេះក៏សំខាន់ដែរដោយសារតែអឺរបៀបថ្មីនេះគឺគេចង់ឲ្យយើងកណនីឃើញភាគរយ ដែលយើងត្រូវជាប់ហើយយកមកដកនៅលំអៀងនឹងឯងយកមកដកនៅលំអៀងនឹងឯងអញ្ចឹងវាអាចមានលំអៀងអឺ 65000លំអៀង165,000លំអៀង590,000លំអៀង1លាន215,000ទៅតាមភាគរយដែលយើងជាប់ណាអឺផ្សេងពីនឹងមួយទៀតដើម្បីធ្វើឲ្យកម្មវិធីរបស់យើងមានលក្ខណៈពេញលេញដែលយើងអាចបញ្ចូលទៅมันមានការ error បានន័យថាវាមាននៅអំណះអំណាងច្បាស់លាស់យើងត្រូវដឹងចំណុចមួយទៀតគឺចំណុច តកតងជាមួយនឹងកូនបាទកូនម្នាក់អឺវាអាចទៅធូរថយពន្ធបានចំនួនប៉ុណ្ណាអញ្ចឹងកូនម្នាក់វាអាចធូរពន្ធបាន150,000ចុះបើយើងមានកូន2នាក់វាអាចធូរពន្ធបានរហូតទៅដល់30,000ថែមប្រពន្ធមួយទៀតយើងអាចធូរពន្ធរហូតដល់45,000អញ្ចឹងយើងយកអា45,000ហ្នឹងទៅធ្វើអីគឺយើងយក45,000ហ្នឹងទៅដក វាវត្តសតសាតរបស់យើងបាទបានន័យថាទៅដកនៅ salary ដែលដែលដែលជា salary សរុបរបស់យើងហ្នឹងឃើញតម្លៃប្រពន្ធណាយើងយកតម្លៃប្រពន្ធនោះមកធ្វើជាមូលដ្ឋាននៅក្នុងការកណនាពន្ធបាទចឹងយើងចូលទៅមើលឧទាហរណ៍បាទឧទាហរណ៍បាទឥឡូវអសតូចបន្តិចខ្ញុំនឹងចូលទៅសរសេរ កូដជាក់ស្ដែងឲ្យអ្នកទាំងអស់គ្នាមើលនៅក្នុងកម្មវិធី Deal ឥឡូវយើងចូលមកដល់កម្មវិធី Deal ទាំងអស់គ្នាបាទដំបូងយើងចាប់ដើមបង្កើតនៅ source file ថ្មីមកគឺយើងចុចទៅលើ new យកពាក្យថា source file ឥឡូវយើងចាប់ដើម ដំណើរការសរសេរកូដទាំងអស់គ្នាអញ្ចឹង include stdio.h int int main បាទ int main ហើយយើងបិទបើកមករៀង return វាចោលហើយបាទដើម្បីអាចដំណើរការសរសេរនៅអឺកម្មវិធីគិតពន្ធបានយើងត្រូវដឹងអំពីអថេណាខ្លះដែលយើងអាចយកមកប្រើវា នៅ ក្នុងការស្វែងរកពន្ធបាទអញ្ចឹងខ្ញុំសូមតាងតម្លៃ double ដែលយើងតាំង salary មួយអឺតបមកទៀតគឺ salary តាក់ salary បាទតាក់ salary អឺមួយទៀតគឺតាក់បាទគឺតាក់បានន័យថាយើងមាននៅប្រាក់ខែ មាននៅប្រាក់ខែដែលត្រូវគិតពន្ធហើយនឹងប្រាក់ដែលជាប់ពន្ធបន្ទាប់មកយើងមាននៅអថេមួយទៀតខ្ញុំដាក់ int ចឹងចោះយើងមាននៅ y បាទបានន័យថាសំខាន់គឺ គាត់មានប្រពន្ធមានកូនអីចឹងបាទអញ្ចឹង share share ត្រឹមហ្នឹងយើងមានអថេចំនួន5នេះបាទយើងមានអថេចំនួន5នេះឥឡូវយើងឲ្យគេធ្វើការបញ្ចូល នៅអថេចំនួន3ណាឲ្យគេធ្វើការបញ្ចូលអថេចំនួន3អញ្ចឹងទី1គឺយើង print print s ដាក់ថា enter salary បាទ enter salary បន្ទាប់មកយើងសរសេរតតែម្ដងគឺយើង scan scan s ហើយយើងដាក់ភាគរយបាទគឺភាគរយ ls ណាភាគរយ ls ក្បៀសវាមួយមកគឺ n n salary n salary អញ្ចឹងយើងអាចធ្វើការ scan salary បានហើយមួយទៀតយើងត្រូវការ scan y អញ្ចឹង enter please មិនទេដាក់ enter y enter y បាទចុច2មកគឺយើងសរសេរដូចខាងលើអញ្ចឹងក្បៀសវាមួយមក scan scan s អឺភាគរយគឺភាគរយ ls តបមក n n y បាទ n y អញ្ចឹងយើងអាចបញ្ចូលប្រព័ន្ធបានហើយអញ្ចឹង print s មួយទៀតមកគឺ enter enter chair enter chair បន្ទាប់មកយើង scan បាទត្រូវការ scan share ចូល scan ភាគរយសំទោសបាទកន្លែងនេះគឺយើងតាង វាជា integer អញ្ចឹងយើងត្រូវដាក់ភាគរយ d បាទភាគរយ d ឬក៏ភាគរយ i ត្រង់នេះគឺភាគរយ d បន្ទាប់មកគឺយើង and and share and share អូខេឥឡូវយើងបានហើយគឺយើងបាននៅតម្លៃតាមរយៈ keyboard ចំនួន3ហ្នឹងអញ្ចឹងដើម្បីអាចរកតាក់ salary ឃើញគឺយើងត្រូវសរសេរតាក់ salary បាទស្មើនឹងអីបាទតាក់ salary គឺស្មើនឹង salary ដកដកឲ្យកន្សោមមួយមកគឺយើងយកកន្សោមប្រពន្ធបាទ wife ចឹងឧទាហរណ៍ថាគេបញ្ចូលអាចបញ្ចូលលេខ0លេខ1លេខ2លេខ3អីចឹងយើងអាចគុណនឹងគុណនឹងអឺ15000បាទ15000 15000បានមកពីណាបានន័យថាមូលដ្ឋាន នៅក្នុងការដកអឺដកប្រាក់ពន្ធនឹងគេឲ្យកូនម្នាក់ វាធូរបាន150,000ណាប្រពន្ធម្នាក់ធូរបាន150,000អញ្ចឹងតម្លៃនេះគឺ បញ្ជាក់ថាអឺកាលណាយើងមាន ប្រពន្ធមានកូននៅក្នុងបន្ទុកវាធូរថយពុនដែរបន្ទាប់មកយើងធ្វើការបូកបូកបូកនឹងអឺ share បាទ share គុណនឹងបាទគុណនឹង150,000ដូចគ្នាបាទ150,000 ចឹងអឺវាឧទាហរណ៍ថាវាយ1លាន30បើវាដកអឺកូនមួយប្រពន្ធមួយចឹងវាអាចស្មើនឹងអឺ30ម៉ឺន30ម៉ឺនដក1លាន30យើងបានអឺ1លានចឹង1លានអត់ជាប់ពន្ធទេអូខេបាទបានប្រពន្ធនេះហើយយើងធ្វើការសិក្សាទាំងអស់គ្នាគឺយើងប្រើនៅ is l is របស់យើងដើម្បីសិក្សាតម្លៃចន្លោះ ណាដើម្បីសិក្សាតម្លៃចន្លោះអឺចឹងប្រសិនបើបាទប្រសិនបើតបាទខ្ញុំដាក់ថាត salary វាតូចជាងឬស្មើនឹង0ហ្នឹងខ្ញុំសុំទោសខ្ញុំសរសេរធំជាង ឬស្មើនឹង0តែម្ដងអឺបានន័យថា បើសិនលក្ខខណ្ឌទី1នឹងពិត ហើយលក្ខខណ្ឌទី2នេះក៏ពិតដែរតសាឡូរីវាត្រូវតែតូចជាងបាទវាត្រូវតែតូចជាងប្រមាណបាទគឺតូចជាង1លាន30ម៉ឺនបាទ1លាន30ម៉ឺននោះយើងនឹងចាប់ផ្ដើមករណីវាមកគឺតៈរបស់យើងនេះស្មើនឹង salary គុណនឹងបាទតាក់ salary គុណនឹងអឺ0បាទគឺតាក់ salary គុណនឹង0ដោយសារតែតូចជាង1លាន30ម៉ឺនគឺអឺលំអៀងរបស់វាបាទលំអៀងរបស់វាក៏អត់មានរីឯភាគរយរបស់វាគឺ0នឹងឯងមកន័យថាអត់គិតពន្ធទេអញ្ចឹងមួយចំនួនគុណនឹង0គឺ0ហើយយើង print មកបាទគឺ print s ដាក់ថា salary salary ស្មើនឹងបាទស្មើប្រហែលបាទ salary ស្មើនឹងភាគរយ l ភាគរយ0.2 ls y បាទ y ស្មើនឹងប្រមាណបាទគឺស្មើនឹងភាគរយ ដែរមកគឺភាគរយ d and បាទ and share ស្មើនឹងភាគរយភាគរយ d ដូចគ្នាតៈបាទតៈ is is ភាគរយ l ភាគរយ0.2 0.2 ls បាទអញ្ចឹងយើងក្បៀសវាមួយមកទី1ចង់បាន salary ដាក់ salary ចូលបាទដាក់ salary ចូលចង់បាន វាយដាក់វាយចូលចង់បាន share ដាក់ share ចូលហើយនឹងចង់បានតាក់ដាក់តាក់ចូលអូខេអឺនេះយើងបានមួយហើយឥឡូវយើងសិក្សាបន្តទៀត L is បាទ L is L is នេះអឺតៈសារីរបស់យើងនឹងតៈសារីរបស់យើងនឹងបើវាតូចជាង ណាតូចជាងឬស្មើនឹង2លានបាទ2លាន06តាក់សារីរបស់យើង គឺតាក់សារីរបស់យើងនេះស្មើនឹងតាក់សារីគុណនឹងបាទគុណនឹងហើយខ្ញុំសូមបើករង្វង់កញ្ចក់មួយ កាលណាកន្សោមយើងគួរដាក់រង្វង់កញ្ចក់គុណនឹងគុណនឹង5បាទគុណនឹង5ចែកចែកឲ្យ100អូខេគុណនឹង5ចែកឲ្យ100បាទថែមមួយជាន់ទៀតបាទថែមរង្វង់ខ្ចក់មួយជាន់ទៀត ដកនឹង65000បាទនេះគឺលំអៀងរបស់វាគឺ65000អូខេបាទអញ្ចឹងយើងចាប់ដើម print ដូចខាងលើអញ្ចឹងគឺ print s print s ដាក់ថា salary ស្មើនឹងភាគរយ0.2 ls y ស្មើនឹងភាគរយ D and share share ស្មើនឹងភាគរយ D តា is បាទគឺភាគរយ0.2 ls ក្បៀសវាមួយមកគឺ salary ក្បៀសវាមួយ y ហើយក្បៀសមួយទៀត share ក្បៀសវាមួយទៀតតាតាអូខេបាទ ចឹងយើងបានចំនួន2លក្ខខណ្ឌហើយ2លក្ខខណ្ឌហើយចឹងមួយទៀត L បាទ L is ដដែល L is តៈរបស់យើងនឹងបាទតៈរបស់យើងតៈសាររីរបស់យើងនឹងវាត្រូវតែតូចជាង8លាន50ម៉ឺនណា8លាន50ម៉ឺនបាទ8លាន50ម៉ឺនបានមកពីណា បាទ8លាន50ម៉ឺនគឺបានមកពីពីនេះណាគឺបានមកពីត្រឹមហ្នឹង គឺ10%ហ្នឹងតាក់របស់យើង10%ហ្នឹងអញ្ចឹងយើងលំអៀងរបស់យើងគឺ165000បាទខេអញ្ចឹងយើងដឹងហើយថាតូចជាងឬក៏ស្មើហ្នឹង បាទបានន័យថាស្មើក៏ជាលក្ខខណ្ឌមួយ អឺនេះដែរជាប់ដែរហើយយើងចាប់ផ្ដើមធ្វើការ copy នៅត្រង់នេះមកបាទ copy អឺដោយសារអីបាន copy ដោយសារតែប្រមាណវិធីរបស់វាអឺអត់ខុសគ្នាទេបាទប្រមាណវិធីរបស់វាហើយក៏ output អត់ខុសគ្នាដែរអញ្ចឹង អ្វីដែលយើងត្រូវកែគឺកន្លែងនេះគឺចំនួន10% 10% ហើយត្រង់នេះគឺយើងថែម1លានបាទថែម165000ណា165000អញ្ចឹង result របស់វាគឺបោះមកដូចដើមមួយទៀត L បាទ is the die អឺតៈរបស់យើងនឹងតសារីវាតូចជាងបាទវាតូចជាងឬស្មើនឹង10 28000 120,000បាទវាស្មើនឹងបាទនេះ125,000អញ្ចឹងបានន័យថាវាតូចជាងឬស្មើនឹង125,000ហ្នឹងវាជាប់15%អញ្ចឹង120,000អូខេអឺ 12លានបាទ12លាន50ម៉ឺនអញ្ចឹង12លាន50ម៉ឺនហើយយើងផាសផាសនៅត្រង់នឹងចូលមកទៀតបាទផាសនៅ ត្រង់នឹងចូលមកទៀតយើង pass វាចូលត្រង់នេះគឺវាជាប់ 10%បាទវាជាប់ចំនួន10%ឥឡូវយើងដាក់15%លំអៀងបាទលំអៀងនេះ គឺយើងយកមកពីលំអៀងនៅក្នុងមូលដ្ឋានគិតពន្ធដូចគ្នា បាទអញ្ចឹងលំអៀង15%គឺ590,000ណាកុំភ្លេចគឺលំអៀងនឹងឯងគឺ590,000អញ្ចឹងដកដក50 90000បាទអញ្ចឹងកាលណាយើងដកលំអៀងខុសតាក់ដែលយើងរកមកក៏ខុសដែរតែអញ្ចឹងបញ្ច័តអានឹងគឺយើងត្រូវ search រកមើលតាក់សម្រាប់ឆ្នាំណាឆ្នាំណាអញ្ចឹងមកយកមកសរសេរចូលនៅក្នុងកូដរបស់យើងនឹងដោយកែនៅតម្លៃចន្លោះរបស់វានឹងទៅឥឡូវលក្ខខណ្ឌចុងក្រោយគឺ L បានន័យថាផ្ទុយទៅវិញផ្ទុយទៅវិញគឺវាជាប់ចំនួនអឺ 20%ហើយបាទអញ្ចឹងអឺបាទសូមមើលបញ្ជាក់តិចយើងអឺបើសិនជាវាលើសពីប្រប៉ុណ្ណឹងបានន័យថា20%ហើយអញ្ចឹងផ្ទុយទៅវិញឲ្យតែ12លាន50អឺម៉ឺនមកកាក់ទៅ គឺវាចូល20%ហើយបាទអញ្ចឹង20%លំអៀងរបស់វាគឺ1លាន215,000 ចឹងយើង copy វាមក pass ចឹងកន្លែងនេះគឺ1លានបាទ1លាន20 okay. អឺ1លាន215,000 1លាន215,000 ហើយត្រង់នេះគឺចំនួន20%អូខេបាទអញ្ចឹងដូចជារួចរាល់ហើយកម្មវិធីយើងនឹងដំណើរការបាទនឹងដំណើរការអញ្ចឹងត្រង់នេះ copy ឲ្យអស់មកបាទគឺ copy អូខេឥឡូវយើង save វាខ្ញុំដាក់ថាតាក់ salary 2021ហើយត្រង់នេះគឺយើងកំភ្លេចគឺ Csophal ហើយយើងចុចសៀវវាខេឥឡូវយើងចុច compile and run បាទឥឡូវយើងចាប់ដើមបញ្ចូលឧទាហរណ៍ថាយើងមាននៅ salary របស់យើង1លាន30ម៉ឺនចា1លាន30ម៉ឺនហើយប្រពន្ធមួយកូនមួយបាទអញ្ចឹងអឺ លុយរបស់យើងចំនួនប្រពន្ធហ្នឹងមានកូន មានប្រពន្ធគឺវាអត់ជាប់ពន្ធទេណាអត់ជាប់ពន្ធទេ ហើយយើងអាចមានមាននៅឧទាហរណ៍បាទមាននៅឧទាហរណ៍បានន័យថាយើងព្យាយាមរកឧទាហរណ៍ផ្សេងផ្សេងមកធ្វើការកណនីឲ្យប្រៀបធៀបបាទឥឡូវខ្ញុំសូមលើកឧទាហរណ៍អឺវិវត្តរបស់គណៈអភិបាលខេត្តអញ្ចឹងចាស់បាទ វាវត្តគណៈអភិបាលខេត្តឧទាហរណ៍ថាគាត់មានវាវត្ត2លាន315,000ហើយគាត់មានប្រពន្ធម្នាក់ហើយគាត់មានកូន3នាក់បាទអញ្ចឹងនៅ ក្នុងនេះគាត់ជាប់20000 550អញ្ចឹងតែមើលកម្មវិធីរបស់យើង វាឃើញ20550 20750រ៉ែឬទេ បាទអញ្ចឹង program របស់យើងនៅពេលដែលវាចាប់ផ្ដើម run មកអឺវាខុសខុសត្រង់កន្លែងនេះ វាចាប់អត់បានអញ្ចឹងភាគរយបាទគឺកន្លែងនេះ គឺភាគរយ D ភាគរយ D ភាគរយ D បាទកាលណាវាចាប់អត់បាន ការកណនីរបស់វាក៏ក៏ខុសដែរអញ្ចឹងយើង run សារថ្មីម្ដងទៀត អឺបៀវត្សរបស់គាត់គឺ2លាន315000ហើយកូនប្រពន្ធ1កូន3ខេបាទឥឡូវតាក់សារីដែលយើងបោះចេញមកនេះ27750ត្រឹមត្រូវហើយបាទគឺ តម្លៃពុនដែលមាននៅក្នុងតារាងវិវត្តរបស់គាត់បូកជាមួយនឹងការ process នៅកម្មវិធីរបស់យើងឃើញថាត្រឹមត្រូវហើយបើសិនជាមានប្រាក់ខែលើសអំពី2លាននឹងទៀតយើងអាចយកមកតេស្តយកមករ៉ាន់នៅកម្មវិធីរបស់យើងដើម្បីសាកល្បងមើលថាតើកម្រិតត្រឹមត្រូវរបស់វាបានកម្រិតណាអរគុណសម្រាប់ការទស្សនាការសរសេរកូដទាំងអស់គ្នា